ប្រេងសាំងចុះថ្លៃ100រៀលក្នុង1លីត្រនៅសប្តាហ៍នេះ ប្រេងសាំងបានចុះថ្លៃ100រៀលនៅក្នុងសប្តាហ៍នេះពោលគឺ1លីត្រតម្លៃ4200រៀលខណៈប្រេងម៉ាស៊ូតចុះថ្លៃ200រៀលនៅត្រឹម4050រៀលដោយតម្លៃកាលពីសប្តាហ៍មុន4250រៀលក្នុង1លីត្រនេះបើតាមការជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះយោងតាមប្រកាសរបស់ក្រសួងពាណិជ្ជកម្មតម្លៃនេះចាប់អនុវត្តពីថ្ងៃទី21ខែមីនារហូតដល់ថ្ងៃទី31ខែមីនាឆ្នាំ2023បច្ចុប្បន្ននេះប្រេងឥន្ធ តនៈដែលកម្ពុជាប្រើប្រាស់គឺបាននាំចូលពីប្រទេសសង្ហបុរី ថៃ និងវៀតណាមក្រុមហ៊ុនលក់រាយនៅកម្ពុជាដែលនាំចូលប្រេងឥន្ធនៈមានដូចជាក្រុមហ៊ុនតេឡាសូគីមិចប៉ាប៉ាសាវិមិច លំឡុងនិងក្រុមហ៊ុនមួយចំនួនទៀតចំណែកក្រុមហ៊ុនបរទេសដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែររួមមានក្រុមហ៊ុន Total, Caltech និងក្រុមហ៊ុន PTT នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មក្រសួងពាណិជ្ជកម្មបានចេញតម្លៃលក់រាយ រៀងរាល់10ថ្ងៃម្ដងដើម្បីឆ្លើយតបឲ្យទាន់និន្នាការនៃការប្រែប្រួលថ្លៃប្រេងអន្តរជាតិនៅលើសកលលោក។